thoại là người đó à. Hãy không bỏ lỡ những video ស្រីហ្នឹងហ៎ចេញចៅខ្ញុំចេញវាអោហ៊ានតែចូលទៀតត្រូវហើយកុំធ្វើបាបចៅខ្ញុំគួយអើយពួកខ្ញុំគ្រាន់តែចង់ទិញកាទៀវហូបតើអត់បានមករំខានការងាររកស៊ីរបស់គួយទេសូមអធិស្ឋានផងណា យហ្នឹងអីចឹងខោមិនខោអាវមិនអាវបើចូលទៅប្អល់ភៀវខ្ញុំអស់ហើយហើយស៊ីស្អីសុំគុយទាវគ្រឿងសមុទ្រមួយគុយទាវប្រហិតសាច់គោដុកសាច់គោដុកប្រហិតមួយទៀតមកមួយចាំសិនអីចឹង នេះរត់តុកបាត់ទៅណាអស់ហើយអាបាទបាទលោកស្រីបាទហើយហាងបងដៃនេះលក់ថ្ងៃហ្នឹងឬក៏លក់ថ្ងៃស្អែកអត់ទៅលោកស្រីលោកស្រីអញ្ជើញវិស័យអាចត្មងបានលោកស្រីដាក់ទៅទៀបប្រហាត់សាច់កមួយចានមកហើយស៊ីឥឡូវហ្នឹងណាអត់ចាំស៊ីថ្ងៃស្អែកទេបាទបាទបាទចាំបន្តិចសិនលោកស្រី ឡូហើយអូនឯងទៅមកធ្វើស្អីខ្ញុំកំពុងតែធ្វើការមិនកាត់លុយឡើយខ្ញុំទេទៅព្រោះកូនក្តៅខ្លួនខ្លាំងណាស់ដាក់ថ្នាំក៏អត់ត្រជាក់ដែរឥឡូវខ្ញុំយកកូនទៅពេទ្យទេណាហើយបងសុំមេបាក់ប្រាក់ខែមុនមកហើយទៅរកខ្ញុំនៅពេទ្យខ្ញុំអត់មានលុយទេអឺអឺអឺឥឡូវអូនអញយកកូនទៅពេទ្យចឹងណាចាំបងយកលុយទៅតាមទៅអឺអឺបាន មានរូបមានទុក្ខអ្នកស្រីសូមអញ្ជើញ អ្នករត់ទៅបាទបាទនេះបាទនេះខ្ញុំកុំមកប្រទេសខាត់ឯកោមិនឃើញសំខាន់អីណាឯកោអឺអត់នេះគឺហាត់សាច់គោតើអ្នកស្រីមិនមែនហាត់ត្រីទេកុំមកខុសហើយនឹងហ៊ានតមកទេឯណាតកែហាអើតកែហាចាអឺមានបញ្ហាអីលោកស្រីណែខ្ញុំមកអង្គុយចាំយ៉ាងយូរហើយកុំមកខុសឲ្យខ្ញុំទេនេះឃើញទេ ឬហ៊ានតមាត់បិចបិចឆ្លើយឆ្លើយទៀតខ្ញុំមកនេះណាខ្ញុំមានលុយហូបខ្ញុំមិនមែនមកសុំហូបតទេតទេទេណាខ្ញុំសុំទូពីប្រពន្ធកាយខ្ញុំផងលោកស្រីបានហើយតិចទៀតឯងទៅបើកប្រាក់ខែចុងក្រោយរបស់ឯងទៅដូចជាច្រើនដងពេកហើយអាគិតលុយក៏ខុសអាគេអស់ដើរក៏ខុសឯងមើលចុះហាងយើងតិចទៀតអស់ភ្ញៀវដោយសារឯងហើយមើលមើលមើលមើលមុខចាស់មើលសក់ខ្មៅមើលពុកមាត់ ហើយដូចចោលអញ្ចឹងបានហើយឈប់ឡើយតែម្ដងហើយតកែស្រីកុំបញ្ឈប់ខ្ញុំអីតកែស្រីកូនខ្ញុំនៅតូចណាស់ហើយឈឺទៀតខ្ញុំពិតជាត្រូវការលុយដើម្បីចិញ្ចឹមប្រពន្ធកូនរបស់ខ្ញុំតកែស្រីសូមអនុញ្ញាតខ្ញុំផងអូនអើយទៅប្រហិតសាច់គោលើកមកច្រឡំខ្ញុំអត់តាន់ហូបទេមកយកទៅវិញចោះ លោកស្រីគុយទាវរបស់លោកស្រីនេះអាហ្នឹងអាបាត់របស់ខ្ញុំកំងអាអរគុណណាស់បង អីទៅក្មួយតកែស្រីតកែស្រីអឺអឺកូនខ្ញុំឈឺហើយខ្ញុំត្រូវការលុយតកែស្រីតកែស្រីអាចបើកប្រាក់ខែខ្ញុំមុនបានទេតកែស្រីធ្វើការអត់កើតញាវចង់អស់ពីហាងហើយដោយសារតែឯងហ្នឹង នេះយើងឲ្យឯងធ្វើការបតនឹងវាគុណបុណ្យរបស់ឯងហើយអូនអើយគិតលុយអស់15000ពូណែបងសល់ប្រមាណវាជាលុយធីបរបស់បងអូនទេ យកទៅព្យាបាលកូនចោះណាខ្ញុំពិការមែនតែបេះដូងខ្ញុំមិនពិការទេមនុស្សយើងបើពិការបេះដូងហើយអ្វីអ្វីក៏ពិការដែរតោះអាចារ្យ